មកវិញមានទិញស្រាអញផ្ដាំអត់ណាយ៉ាអូនស្រីតើណាម្នាក់ឯងនោះអត់ខ្លាចគេចាប់ទេមកបងមិនដល់អូននេះយើងធ្វើការឯងឡើងយើងឡើងបើជ្រុលមកហើយឡើងទៅលើលេងមួយគ្នាផ្លែរើមកអត់ទេឡើងឡើងជួយផងមានតែគេណាម្ដងនេះជួយខ្ញុំ ជឿវាពីក្បៃឈួននេះវាលួចលុយបងឯងហើយយកលុយវាវិញទាំងអស់អត់ទេបង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 ដឹងថាខ្ញុំកំពុងតែឈឺចាប់វេទនាខ្ញុំដឹងថាខ្ញុំកំពុងរងងារតែខ្ញុំត្រូវតា ពិតជាចិត្តដាច់មែនណោះនីកាបើចិត្តមិនបាច់ចុះសាច់មិនបានទេបើលោកតកែអត់មកខ្ញុំក៏គិតអីដែរតែបើលោកតកែមកគឺមានន័យថាគាត់ក៏មានអារម្មណ៍ល្អមួយខ្ញុំដែរ នេះលោកតកែពិតជាអត់មកមែនណោះអីជិះណាគេយើងជាបណ្ណាគេមិនសំខាន់ទេសំខាន់មានគេឲ្យលុយខ្ញុំមកដោះស្រាយជាមួយយើងហេចង់តាណាមនុស្សខ្ញុំទទួលលុយហើយមិនដែលធ្វើការងារផ្លាត់ទេ កូនក្មេងនៅតែជាកូនក្មេងយើងចាត់ការរឿងប្តីរបស់យើងបានស្អាតតាំងពីយើងឯងមិនទាន់ចាប់កំណត់មកម្ល៉េះត្រឹមប៉ុណ្ណឹងក៏តែធ្វើស្អីយើងកើតនៅស្ទើរណាស់នាងតូចមនុស្សស្រីសុខចិត្តបកកូនឲ្យអ្នកផ្សេងមើលថែក៏មិនអាចបកគលប្តីឲ្យអ្នកណាជាដាច់ខាតរឿងដល់ដល់ដំណាក់កាលនេះហើយ គឺឯងជាអ្នករើសដោយខ្លួនឯងទេកុំមកបន្ទោសយើងឲ្យសោះបើឯងមិនប៉ះយើងមុន យើងក៏មិនទៅប៉ះឯងដូចគ្នាដែរយើងមិនខុសព្រោះស្រ័យទូទាំងលោកនេះសុទ្ធតែមិនអាចបឹកចិត្តទលាចែករំលែកប្តីឲ្យផ្ដោតភាពកក់ក្ដៅអ្នកណាចិត្តដាច់ខាតលើកលែងតែកូនប៉ុណ្ណោះ ចប់រវាវល់ជាមួយនឹងឯងទៀតហើយអំឡុងពេលដែលប្តីរបស់យើងសន្យាថាឈប់ពាក់ព័ន្ធជាមួយនឹងឯងតែឯងជាអ្នកបង្ខំយើងធ្វើឲ្យយើងទ្រាំនឹងបាន ឡូយើងមានការងារមួយឲ្យឯងធ្វើជាបន្ត យើងជាបណ្ណាគេមិនសំខាន់ទេសំខាន់មានគេឲ្យលុយខ្ញុំបដោះស្រីមុនយើងគេនោះជាណាគេយើងអាចស្គាល់គេហើយអីមកគេឆាប់យើងមកអញ្ចឹងណែក្រោកឡើងវើយដេកដេកដេកធ្វើមើលតែខ្លួនឯងនឹងមហាសិទ្ធិអ្ហ៎ណែខ្ញុំចង់មកបោកហ៎ ដឹងថាឯងភ្ញាហើយងើបមកស៊ីបាយភ្លាមអញជាណាគេខ្ញុំតែស្គាល់ឯងទេហើយជិះខ្ញុំមកដល់អីណែទុកមាត់ស៊ីបាយកុំបើកចំពុះដល់អស់ប្រយោជន៍ហ្នឹងឯងអមើឯងមកដៃយើងនេះតែចំណងនេះស៊ីមិនទៅអោនស៊ីដូចឆ្កែទុកឲ្យម៉ែឲ្យឯងស៊ីអញ្ចឹងទៅណែឯងត្រូវដឹងថាឯងជាណាយើងជាណា ពេលនេះឯងដូចជាកូនមកក្នុងដៃយើងអញ្ចឹងយើងចង់ឲ្យងាប់ងាប់ចង់ឲ្យរស់រស់ឆេះចង់ស្លាប់យើងមែនក៏ស្លាប់យើងលេងខ្វល់ហីគួរច្បិតយើងមួយនេះមានសល់ណាគេទៀតទេមកមកនេះសម្លាប់មកតែយើងនិយាយអីបើចង់ងាប់ណាចាំយើងជួយសម្លាប់ម្ដង កន្លែងណាខ្លះគេនេះណាដូចខ្មោចចេញខ្មោចចូលម្ដងដូចបិសាចម្ដងល្អដូចតែបបត់បើយាយឃើញខ្ញុំនៅពេលនេះយាយប្រហែលជាសោកខ្ញុំខ្លាំងហើយមើលទៅយាយប្រហែលជាសោកចំអកខ្ញុំយាយគិតថាសំមុខខ្ញុំឯង បើនិយាយគិតអីក៏ត្រូវដែរដាក់ដល់ចំណុចនេះហើយ គឺខ្ញុំសាងខ្លួនឯងទទួលស្គាល់ខ្លួនឯងនៅមានគេនោះទៀតរដ្ឋាភិបាលដែលខ្ញុំតែងតែបដៅនោះក្មេងពីលនោះនិយាយត្រូវឯងខ្ញុំប្រាប់ឲ្យគេពាក់បិន្តាពណ៌សតែខ្លួនឯងវិញពាក់បិន្តាពណ៌ខ្មៅតែមិនអីឯងឲ្យតែនៅមើលថែខ្ញុំទោះមើលថែក្រោយពេលដែលវាយខ្ញុំក៏ខ្ញុំសុខចិត្តដែរសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីថែរក្សាគេ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 បាកាស Sugar Free អ្នក មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងឥឡូវនេះ40ខ្នងចំណុះថ្មីតម្លៃត្រឹមតែ2500រៀលធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពេលប្រកាសស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ស្មានជីវិតរស់រវើង ក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿណែណែកុំរត់ឲ្យសោះបើមិនចង់ស្លាប់ឯងចឹកយកមកទៅគ្មានធ្វើស្អីទេគ្រាន់ចាប់នាងមកមួយរយៈកុំឲ្យនាងទៅរវល់មួយរបស់គេ គេឲ្យលុយខ្ញុំខ្ញុំធ្វើការឲ្យគេក្រៅពីហ្នឹងខ្ញុំអត់មានដឹងអីអ្នកស្រីម៉ាលីឲ្យឯងមករកយើងមែន មានអីមានខួរចេះគិតដែរតាបើចេះគិតណាគួរតែដឹងថាតាក់ទងប្តីគេវាត្រូវឡាការដៃឈប់មានគំនិតបំបីបាក់គ្រួសារគេទៀតទៅនរកស៊ីក្បាលអញគិតថាអញធ្វើបែបនេះដូចធ្វើប៉ុនមែនប្រយ័ត្នចុះគុកមុនពេលដែលយើងឡើងអាកាសដៃទៀតហ៎បានហើយឆាប់ដេកយើងងួយដេកហើយតដេកមុនហើយតែនិយាយហើយកុំប្រេះផ្ដា គិតថាយើងនៅស្ងៀមមែនបើអត់ហត់ទេមានតែស្រីល្ងង ព្រងអ្វីដែលបនមកមិនដូចចិត្តបងប្រាថ្នាតែប្រាប់ខ្លួនឯងត្រូវរៀនរងចាំបន្តប្រាពាករឹងមក ស្រីហ្នឹងណាផុតទៅតបានជំរឿតែតាមតន់ណាវាយឲ្យបាក់ជើងហ្មងខ្ញុំអត់ទៅណាទេខ្ញុំគិតច្បាស់ហើយថាខ្ញុំស្រឡាញ់យើងខ្ញុំអត់មានកន្លែងត្រូវទៅទេដនណាគឺជាពលឺនៃជីវិតរបស់ខ្ញុំទោះបីជាយកអត់ខុសខ្ញុំក៏ដោយក៏ខ្ញុំអត់ទៅណាដែរ ខ្ញុំនឹងនៅជាមួយយើងរហូតឈួតទេមុននេះតម្រត់សោះហើយឥឡូវមកវិញចង់លេងក្បាច់អីទៀតហើយគេថាខ្ញុំនឹងល្ងងមែនមុននេះខ្ញុំគិតខុសតើឥឡូវនេះគិតឃើញអីថាខ្ញុំស្រឡាញ់យើងខ្ញុំនឹងថាយើងណានឹងអាចការពារខ្ញុំបាននឹងមើលថែខ្ញុំបានយើងអាចធ្វើជាពលិនៅជីវិតរបស់ខ្ញុំបានទេគិតត្រូវឯអូនស្រី ខ្លួនឯងមកទឹកក្រៅឲ្យបាក់ចិត្តបាក់កាយទៀតទេនៅជាមួយបងណាបងមានអីអូនមាននឹងដូចគ្នា ពិភពលោកខាងក្រៅប្រេះផ្សាយចំពោះអារម្មណ៍អូនពេកហើយនៅក្នុងស្លាប់របស់បងបងរងភ្ជុះភ្លៀងអស់ណាស់អូនបាច់ប្រឈមមុខនឹងបញ្ហាផ្សេងអីទៀតទេហើយក៏មិនខ្វល់ពីសម្ដីអ្នកដតីដែរហើយបងនឹងនៅការពារណាបងមិនបាច់ឆ្លាញ់ខ្ញុំទេគ្រាន់តែបងនៅខាងខ្ញុំការពារខ្ញុំប៉ុណ្ណឹងគឺខ្ញុំគ្រប់គ្រាន់ទេបាទបងឲ្យបាន ខ្ញុំដឹងថារឿងដែលខ្ញុំធ្វើត្រូវបានអ្នកគ្រប់គ្នានិយាយថាគឺជារឿងដ៏ខ្មៅល្ងងរឿងថោកទាបរឿងបដិបដាជាការជ្រុំវែងដែលគ្រប់គ្នាមិនពេញចិត្តប៉ុន្តែមាននៅប្រមាណអ្នកដែលយល់ពីរឿងរបស់ខ្ញុំបានឆ្លងកាត់ខ្លះពេលដែលខ្ញុំហត់នឿយបំផុតនៅក្នុងជីវិតខ្ញុំសុំត្រឹមតែ ស្មាក់វើខ្ញុំប្អែកខ្ញុំក៏មិនទទួលបានពេលដែលខ្ញុំទួលហើយមានដៃមួយលោកមកជួយខ្ញុំតែវាជាជំនួយខ្លាំងខ្លាយពេលដែលខ្ញុំយំខ្ញុំត្រូវការមនុស្សម្នាក់ ជួយជន់ទឹកភ្នែកគេគ្រប់គ្នាក៏មើលរំលងហើយថាខ្ញុំនេះមិនចេះជំនះដល់ខ្លួនឯងទន់ខ្សោយខ្ញុំជាមនុស្សម្នាក់ដែលកំណត់ទុកមកឲ្យថាដកតែខាងក៏ខុសខ្ញុំមិនត្រូវការអីទៀតទេខ្ញុំគ្រាន់តែត្រូវការមនុស្សម្នាក់ដែលធ្វើខ្ញុំមានអារម្មណ៍ដឹងថាខ្ញុំជាមនុស្សពិតប្រាកដខ្ញុំខុសឬក៏អត់ខ្ញុំមិនដឹងទេខ្ញុំដឹងរឿងមួយប៉ុណ្ណោះនៅ ពេលដែលខ្ញុំចង់ទទួលបានពីកក់ក្ដៅបន្តិចបន្តួចទោះជាពីកក់ក្ដៅដែលខ្លាំងខ្លាយជាពលិលដ៏ខ្មៅល្ងងប៉ុណ្ណោះ ពួកសវណ្ណិកាម្នាក់នេះពេលនេះមានត្រឹមតែស្រមោលខ្មៅងងឹតសម្រាប់ខ្លួនឯងបើខ្ញុំជួបអង្វែងជាមួយនឹងខ្លួនឯងខ្លាំងបំផុតក៏ចង់ដឹងដែរថាខ្ញុំជួបអង្វែងដល់ពេលណាទៀត ឋានសួគ៌ចឹងហើយមិនស្រួលរយណានេះអូអានេះអីគេអើរបស់ល្អក៏ឆាប់សាកទៅរបស់នេះពិបាករកខ្លាំងណា ចូលក្នុងខ្លួន ហើយស្អីក៏ភ្លេចដែរចង់ចាប់កាយបានកាយចង់ចាប់ប្រខែបានប្រខែសាកមើលតោះកុំច្រៀងច្រំច្រាំ ប្រាប់អូនឯងហើយថាវាមានក្តីសុខបងមិនដែលធ្វើអូនឯងអត់សុខចិត្តទេឃើញអត់កុំនៅខ្វល់យ៉ាងណាជីវិតរបស់យើងធ្លាក់ដល់នេះហើយទោះអញចង់ធ្វើជាមនុស្សល្អក៏គ្មាននរណាមើលឃើញដែរចាំមើលមើលថាវីនេះអាចធ្លាក់ដល់ពេលណាទៀតហើយមួយទៀតអត់តែខ្ញុំជួយច្រើនពេកប្រហែលនេះអស់សិនហើយ ចាំខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ប្រតែខ្ញុំជឿភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតមាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំង 40ខ្នងចំណុះថ្មីតម្លៃត្រឹមតែ2500រៀលធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពេលប្រកាសស្រ័យចាប់បានជាមួយ Nescafe Blend and Brew ស្មានជីវិតរស់រវើងក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿ ជំរាបសួរប្រិមត្តទាំងអស់គ្នាជួបគ្នាថ្មីម្ដងទៀតថ្ងៃនេះនឹងលើកយកនៅប្រធានបទមួយដែលសង្ឃឹមថាអាចផ្ដល់ជាប្រយោជន៍ដល់អ្នកស្ដាប់បានច្រើនកំណត់វិជ្ជមានឬកំណត់អវិជ្ជមានប្រហែលជាមានអ្នកដែលបានយល់ពីប្រធានបទនេះបានច្រើនតែខ្ញុំនឹងធ្វើការលម្អិតបន្ថែមបូកនឹងយកចំណុចមួយចំនួនដែលគិតថាអ្នកទាំងអស់គ្នា មិនទាន់ដឹងសប្តាហ៍នេះមានមនុស្សជាច្រើនដែលរស់នៅក្នុងគំនិតអវិជ្ជមានហើយគំនិតអវិជ្ជមាននេះប្រៀបដូចទៅនឹងរបស់ខ្វះគំនិតមួយដែលធ្វើឲ្យយើងគិតតែរឿងអាក្រក់អាក្រក់មើលគ្រប់យ៉ាងឃើញតែបញ្ហា មានតែភាពស្មុគស្មាញគំនិតអវិជ្ជមាននេះហើយធ្វើឲ្យយើងចាអស់ការខំប្រឹងហើយបោះបង់គោលដៅបោះបង់ក្តីស្រមៃទៅទីបំផុតទៅពីគំនិតអវិជ្ជមានដែលធ្វើឲ្យយើងគិតតែរឿងល្អល្អសោះស្រាយសប្បាយចិត្តនឹងការរស់នៅខ្ញុំនឹងថាមានបញ្ហាមួយចំនួនកើតឡើងដែលធ្វើឲ្យពេលខ្លះពិបាកបង្ខំខ្លួនឯងឲ្យគិតវិជ្ជមានប៉ុន្តែ នៅពេលដែលគិតពីបញ្ហាអ្នកទាំងអស់គ្នាគឺបានរំខ្លាយទៅជាមនុស្សដែលមានគំនិតអវិជ្ជមានរួចទៅហើយ ព្រោះបើយើងមានគំនិតវិជ្ជមានយើងនឹងមិនគិតពីបញ្ហាទេ យើងនឹងគិតពីដំណោះស្រាយជំនួសវាវិញគំនិតវិជ្ជមានគឺជាវ៉ែនតាបំភ្លឺដែលជួយឲ្យយើងមើលពិភពលោកឃើញចម្រុះពណ៌ស្អាតពោពេញទៅដោយដំណោះស្រាយប៉ុន្តែគំនិតអវិជ្ជមានដូចជាវ៉ែនតាពណ៌ខ្មៅដែលធ្វើឲ្យយើងមើលពិភពលោកតែមួយពណ៌តែប៉ុណ្ណោះគឺពណ៌ខ្មៅមានតែបញ្ហាមានតែការធ្វើប្រហែសមានតែការបាត់បង់ បើថ្ងៃនេះអ្នកសង្កេតឃើញថាខ្លួនឯងកំពុងតែពាក់វ៉ែនតាពណ៌ខ្មៅនោះសូមប្រញាប់ដោះវាចេញហើយលើកវ៉ែនតាពណ៌សមកពាក់ជុំវិញនោះយើងនឹងសង្កេតបានច្បាស់ថាពណ៌នៃពិភពលោកសឬកំពណ៌ខ្មៅអាស្រ័យទៅលើការគិតរបស់យើងឈប់ទម្លាក់កំហុសថាមកពីអ្នកផ្សេងឬក៏បញ្ហាជុំវិញខ្លួនទៀតទៅព្រោះយើងគឺជាម្ចាស់ជីវិតរបស់ខ្លួនឯងជីវិតរបស់យើងថ្ងៃនេះគឺបានមកពីជំរឿនរបស់យើងកាលពីមុន ងដេកដេកដេកដេកងាប់មកហើយនេះបងមកវិញហ៎បើមិនមកមិនឃើញក្បាលខ្ញុំនៅហ្នឹងនិយាយឲ្យចេះប្រើខួរផងអូនដូចជាអត់សូវស្រួលខ្លួនសោះអត់សូវស្រួលខ្លួនហើយប្រាប់ខ្ញុំខ្ញុំនឹងប៉ែតបើចូលឈឺឈឺងាប់ហ្មងទៅយើងគ្មានលុយឲ្យប៉ែតទេវើយគិតមើលឡើងវិញ តាំងពីនាងឯងមកនៅជាមួយខ្ញុំណាខ្ញុំមានបានអីសោះក្រៅពីចំណាយស៊ីចាយលើខ្ញុំទាំងអស់គិតទៅយើងភ្លឺសុកចិត្តឲ្យនាងឯងមកស៊ីចាយលើក្បាលយើងដោយគ្មានបានអីមកវិញសំបីមរាវសោះបើយើងចាំជ្រូកវិញណាស្មាននេះណាលក់បានបាត់ហើយតែបើនាងឯងវិញណាគ្មានប្រយោជន៍អីទាំងអស់ហ្មងណាធម្មតាមនុស្សតែងតែបង្ហាញខ្លួនអបបំផុតរបស់ខ្លួនឯងនៅពេលដែលដំបូងតែមិនយូរពេលផ្អែមល្ហែមក៏នៅសល់ តែលវៀងជួចចត់មនុស្សចាប់ផ្ដើមមិនចេះធៀបប៉ិតធ្វើងឹតរបស់ខ្លួនច្បាស់ឡើងម្ដងហើយម្ដងទៀតកុំអស់សង្ឃឹមអីនីកានោះជារឿងធម្មតាទេគ្រប់យ៉ាងដូចកាហ្វេទៅដល់កូនអញ្ចឹងបើបើទៅដល់កូនមុនគឺនៅសល់តែកាហ្វេលវិញមនុស្សត្រូវរៀនទទួលស្គាល់ការប៉ិតណាអត់អីទេអូនសួរខ្លួនវិញឯងបងកុំបារម្ភអីណាគិតទៅមនុស្សស្រីគួរឲ្យធុញមែនណា ធ្វើស្អីក៏មិនកើតក្រៅពីផ្លាញលុយណែចាប់ពីពេលហ្នឹងទៅការងាររស់ស៊ីរបស់យើងដំណើរការល្អហើយគ្មានលុយឲ្យនឹងឯងចាយទៀតទេឆាប់ទៅរលុយយកមកឲ្យយើងចាយភ្លាមមិនថានឹងឯងចង់លក់កលៀនឬលក់ខ្លួនទេយើងអត់ខ្វល់ទេសំខាន់ឲ្យរលុយឲ្យបានដល់យើងនាងឯងគឺជាស្រីខានលាក់ខ្លាំងណាតាំងពីរស់នៅជាមួយយើងយើងវាយបៀដៃឈ្នះសោះហ្មងឲ្យអូនទៅរលុយណាទៅ បើធ្វើការតោះតែចាំអត់ដាច់ខែអូនេះនាងឯងឆ្លងហើយមិនលឺយើងនិយាយមុនហ្នឹងទេធ្វើការស្អីយូរណាតម្របានលុយនាងឯងមើលខ្លួនឯងមើលមានស្អីលួបានលួសិនទៅចង់ទៅផ្លណាក៏បានដែរអរលុយបានណាយើងមិនអញ្ចឹងទេកុំសង្ឃឹមថាបានរស់ស្រួលម៉េចមិនឆ្លើយចង់ឈឺសាច់ហ៎ចាំអូនជិះខែហលុយបងណា បែបហ្នឹងទើបហៅជាអូនស្រឡាញ់របស់បងឆាប់ទៅរកលុយមកឲ្យបងទៅស្រងដើមរកបានពេលណាជីវិតយើងនឹងរស់បានសុខស្រួលទាំងពីរនាក់ណាធ្វើមកចឹងអត់ជឿយើងមែនទេមានណា អូនជឿបងគ្រប់យ៉ាងតាកុំបារម្ភអីណាចាំអូនទៅរកលុយបងច្រើនច្រើនហើយឥឡូវនេះបងហត់អត់ចាំអូនទៅយកអីឲ្យបងញ៉ាំមកបងឃ្លានអត់អូ បងអត់ឃ្លានទេហើយអូនមានត្រូវថងណាអត់បងសុំតោះដែលបងគ្រប់គ្រងអារម្មណ៍ខ្លួនអត់បានបងស្រឡាញ់អូនពេកហើយកុំខឹងបងបានអត់អូនអត់ខឹងបងណាអូនយល់បងគ្រប់យ៉ាងអូនអត់ស្រួលខ្លួនចឹងមានក្តៅខ្លួនអត់អត់អីបងចឹងអូនឯងសម្រាប់សិនទេ សុំទោសយាយខ្ញុំសុំយកលុយដែលយាយសំយកទៅប្រើការផ្ដល់សន្សិទ្ធណាយាយណាចាំពេលខ្ញុំមានលុយច្រើនខ្ញុំ នឹងយកមកសងយាយវិញហើយខ្ញុំនឹងឲ្យការប្រាក់យាយបានច្រើនខ្ញុំសន្យាខ្ញុំប៉ឹងគេតែម្ដងហ្នឹងឯងមេតាក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 ស្មានជីវិតរស់រវើងក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿនេះកាចៅមកវិញហើយចៅនេះឯងមកវិញមែនហើយចៅហើយមុខឯងនេះទៅត្រូវនឹងស្អីនឹងចៅនេះកាយាយសើបសួរគេ ថាឯងមកយូរហើយហេតុអីក៏ឯងមិនត្រឡប់មកផ្ទះ ប្អូនឯងគេនឹកឯងខ្លាំងណាស់ចៅព្រោះក្នុងលោកនេះធ្វើខ្ញុំមានអារម្មណ៍ដឹងថាខ្ញុំហ៎លែងមានផ្ទះហើយគ្មានសាច់ញាតិទៀតទេ មានណាគាត់មិនដូចខ្ញុំទេវាដូចគ្នាមកខ្វល់បងខ្ញុំទៀតអីពីកាហេតុអីក៏ឯងនៅតែម្នាក់យ៉ាងនេះទៀតឯងចូលមកដល់អប់រំពីរដងទៅហើយ នៅតែឯងមិនព្រមតែអចរិតក្រឹកដូចថ្មរបស់ឯងសោះឯងល្មមចិត្តទុនហើយស្ដាប់សម្ដីយាយផងទៅណាចៅពួកតែខ្ញុំនេះគឺជាមនុស្សអាក្រក់មិនថាពេលនេះឬក៏ពេលណាឬក៏ពេលមុនណាទៀតទេ ជាមនុស្សអាក្រក់មួយចង្រៃមានអ្នករាប់រងនិយាយដូចគ្នាឈប់ខ្វល់ពីខ្ញុំឈប់រវល់មកខ្ញុំតទៀត ចាត់ទុកថានេះគឺជាបបកម្មបិចោះឯនៅក្រៅបាក់ណាស់មែនទេមិនអីទេលុយនឹងយាយមិនត្រូវការទេឯងយកវាទៅប្រើប្រាស់ចោលឯងត្រូវចាំថាផ្ទះនេះនៅរងចាំឯងជានិច្ចមិនថាពេលវេលា យូរប៉ុណ្ណានោះទេផ្ទះនេះសិតតែរងចាំឯងគ្រប់គ្នា សុំទោសយាយខ្ញុំមិនហ៊ានបែរមុខទៅប្រឈមមុខជាមួយនឹងយាយឲ្យយាយឃើញសភាពគូអនិតរបស់ខ្ញុំឥឡូវនេះហេអ្វីដែលយាយបដៅត្រូវគ្រប់យ៉ាងខ្ញុំខំម្នាក់ឯងមកផ្លេចចោលខកម្នាក់នេះចោលទៅយាយគឺលោកដឹងយាយខ្ញុំមកយករបស់យាយឯងតែយាយទៅប្រើសិនដល់ពេលដែលខ្ញុំមានលុយខ្ញុំនឹងយកបសងយាយវិញឡើយខ្ញុំទៅឯង យាយមើលខ្លួនឯងផងនិកាយ៉ាងកាត់អីនាងសុខភាពយាយកំពុងអត់ល្អផងយាយចាំសម្រាប់ណារឿងបងនិកាចាំខ្ញុំស៊ើបសួរទៅនឹងគេឲ្យយាយមិនបាច់បារម្ភទេខ្ញុំនឹងនាំគាត់មកផ្ទះវិញឆាប់ៗនេះហើយអត់ទីចៅ មិញនីកាគេមកណាចៅបងនីកាមកត្រូវហើយឯងចាប់ទៅតាមរបស់បងឯងមកណាចៅណាហើយលុយយាយសំទៅណាអស់ហើយហើយជាលុយសំដែលយាយຕົកមើលជំងឺឯងពេលនេះទៅណាអស់ហើយមិនបាច់គិតពីវាទេចៅយាយបានឲ្យទៅចៅនីកាអស់ហើយអត់អីទេយាយចាំខ្ញុំទៅតាមគាត់វិញ តែពេលនេះយាយអត់ស្រួលខ្លួនទេយាយសម្រាប់ទៅណាគ្រួសារយើងនឹងអាចរស់នៅជុំគ្នាវិញទោះបីជាមានរឿងអីក៏ដោយយាយឆាប់សម្រានទៅណា ណាបងកែដូចជាបាត់នៅម្ដុំនេះហើយ ហេតុអីក៏អត់ឃើញអញ្ចឹងអើមកវិញមានទិញស្រាអញផ្ដាំមកអត់ណាយ៉ាអូនស្រីតើណាម្នាក់ឯងនោះអត់ខ្លាចគេចាប់ទេមកបងមិនដល់អត់ទេយើងត្រូវការ បើជ្រុលមកហើយឡើងទៅលើលេងមួយគ្នាផ្លែរើមក នៅខ្ញុំបាត់ភ័យឯបងប៉ុន្តែខ្ញុំភ័យរឿងមាត់បបងច្រើនជាងនិងបើយាយគាត់ឃើញគាត់ប្រកាសជាបារម្ភទៀតហើយតែមុននេះយាយក៏បាត់ឃើញអត់ដែរបងអត់ដឹងថាត្រូវធ្វើមកឈ្នះបងកែយាយក៏ចាស់ហើយគាត់ប្រហែលជាភ្លេចអស់ហើយអឺខ្ញុំអត់ចង់ឲ្យយាយគាត់ចាំរឿងអត់ល្អទេ អញ្ចឹងចង់ខ្ញុំហៅអីជួយបាត់បាំងឲ្យតែយើងតរំសៅមកពីណាអឺអឺចាំខ្ញុំហៅម្សៅយកមកលាបកន្លែងហ្នឹងណាតតោះ ស្ដីប្អូនឈ្មោះមីកាដនបានដាក់ពាក្យម្ដងមកខាងបងថាប្អូនបានប្រើអំពើហិង្សា ទៅលើគេយ៉ាងធ្ងន់ធ្ងរអង្គុយតែម្នាក់ឯងកូនចៅខានជប់គ្នាមួយយេអីមិនដឹងថាពេលនេះគេកែខ្លួនហើយឬនៅទេ តែមើលទៅ គួរតែអាចគិតយល់បានច្រើនជាងមុនហើយមានពាក្យមួយនិយាយត្រូវបើមនុស្សមិនធ្លាប់ស្វឹងគឺមិនអាចស្វាងបានទេបើមនុស្សមិនធ្លាប់ធ្វើខុសក៏មិនអាចរកវិធីត្រូវឃើញបានដែរគឺយើងនីកាមិនថាពេលវេលាយូរប៉ុណ្ណាគឺជាយើងរហូតមក CV របស់ខ្ញុំហ្មងជប់សិនស្អែកបើសិនជាតនេអញមកចាប់ផ្ដើមការងារនៅនឹងបានហើយតែខ្ញុំជឿខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះគេមិនឃើញសូបានខ្ញុំទៅគេមិនដឹងព្រោះគេមិនបានខំប្រឹង គិតថាខ្ញុំមិនដល់គេ ហើយរវៃខ្ញុំត្រូវជឿគេ កែប្រែសុខមិនខ្លួនឯងក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿឡើយ